សួស្តីជនរួមភាសាសួស្តីមិត្តអីទាំងអស់គ្នាបាទអញ្ចឹងថ្ងៃនេះយើងមករៀនមេរៀនថ្មីគឺមេរៀនទី25បាទដូចជាបាត់មេរៀនហើយបាទបាទបាទនេះគឺជាមេរៀនទី25តោះអញ្ចឹងតើមេរៀនទី25កូនដឹងថាគេនិយាយពីអ្វីអត់ ស័ក្តិស័ក្តិស័ព្ទបាទគឺចំណងជើងស័ក្តិស័ក្តិស័ព្ទណាស័ក្តិស័ក្តិស័ព្ទលោកគ្រូអានតាមអក្សរមួយណាអក្សរហ្នឹងអានថាស័ក្តិទៅអ៊ីតិសអានថាស័ក្តិរីឯសនេះប្រកបនឹងពជាងទៅអានថាស័ព្ទបាទពីមុនគេប្រើសាំងយកឥឡូវមិនចាំបាច់ទេដោយផ្អែកទៅលើពជាងទៅហ្នឹងគឺជាងអឺគឺមានអក្សរតម្រួតបាទមិនជាងទេ អ្នកខ្លះគេអានប្រកបចូលចូលគ្នាទៅអ៊ីតិនិងសទឺណាអ្នកខ្លះគេអានស័កទឺស័ព្ទស័កទឺស័ព្ទបើអានចឹងក៏បានដែរអត់ខុសក៏ត្រូវហ្មងស័កទឺស័ព្ទតែបើកូនអានស័កទឺស័ព្ទមួយទៀតអាហ្នឹងរៀងរៀងខុសអក្សរវាអត់មានសំឡេងទឺហើយចេញស័កឯណាទៀតចឹងអាចអានថាស័កតិស័កស័ព្ទឬក៏ស័កទឺស័ព្ទណាឃើញឃើញលើហ៎បាទ បើចេញអានស័កគឺអានស័កតិស័កស័ព្ទបើចង់អានទិសស័កទិសស័ព្ទបាទមានតែ3ណាស័កទិសស័ព្ទបើស័កតិស័កស័ព្ទហ្នឹងបានបាន4បាទមកគុណប្រកបវាចូលចូលគ្នាប្រកបបានអរគុណអញ្ចឹងមេថាអានតាមលោកគ្រូមេរៀនទី25មេរៀនទី25សាយកមួយណាឥឡូវ ណាលោកគ្រូត្រឡប់អានសាក់លោកគ្រូអានសាក់ចុះសាក់ទីសាក់សាប់សាក់ទីសាក់សាប់បាទសាក់ទីសាក់សាប់បាទអរគុណច្រើនកូនកូនធ្លាប់បានដឹងហើយនៅភាសាខ្មែរថ្នាក់ទី3យើងមានពាក្យហ្នឹងគ្រូណា តាំងពីមេរៀនទី1ទី2មែនទេទី1មានទេបាទអឺទី2មានមេរៀនទី2ហ៎បាទមានលោកគ្រូចង់និយាយសភើថ្នាក់ទី3យើងណាបាទមេរៀនស្អីកុមារមេត្រីហ៎សាលាកុមារមេត្រីមានបញ្ញោពាក្យបដិសាប វេវចនៈសាប់ចុងក្រោយគេអាហ្នឹងណាបាទសាប់ចុងក្រោយសាប់បាទអញ្ចឹងកូនកូនធ្លាប់លើគ្រូនិយាយហើយសតិសស័ព្ទបានន័យថាម៉េចបានន័យថាពេលបានន័យថាម៉េចកូនដឹងដែរលោកគ្រូសួរគេលោកកូនដឹងពាក្យបាទអញ្ចឹងលោកគ្រូប្រាប់កូនបន្តិចបន្តិចស័ព្ទហ្នឹងបានន័យថា អឺជាសូរសំលេងជាពាក្យណាគាត់ណាស័ព្ទហ្នឹងគឺជាសូរសំលេងគឺជាពាក្យការបញ្ចេញសំលេងណាបាទអញ្ចឹងអ្វីដែលបញ្ចេញសំលេងដល់ពេលនេះសតិសៈបានន័យថាដូចអញ្ចឹងសតិសៈបានន័យថាដូចមិញស័ព្ទបានន័យថាការបញ្ចេញសំលេងណាឬក៏ពាក្យបាទពាក្យណាសម្រាប់លើពាក្យក៏បានដែរពាក្យឬក៏សូរសំលេងដែរដូចគ្នាអញ្ចឹង គាត់ដឹងប៉ុណ្្នឹងទៅណាអញ្ចឹងគឺសូរសំឡេងដែលអានដូចគ្នាដែលឮដូចគ្នាតែអ្វីខ្លះដែលគេនិយាយដូចគ្នានិយាយទៅឮដូចគ្នាយើងអាចច្រឡំគាត់ណាបាទយើងអាចច្រច្រឡំបើគេនិយាយពីបងស្អីគេបងដឹងអីដឹងនិយាយពីបងអីផងបងលុយបងធនាគារបងបងលុយធនាគារឬក៏បងអង្គុយលេងឬក៏កូននិយាយពីបងបាត់ដបៅឬក៏កូននិយាយពីបងសំណាញ់ឬក៏កូននិយាយពីបងលេខសុទ្ធតែបង វាដូចគ្នាអាហ្នឹងយើងត្រូវសិក្សាតើគេនិយាយបងគេនិយាយបងមួយណានៅពេលគាត់ដឹងហើយកូនយល់ហើយកូនលេងសួរឆ្ងល់ច្រើនណាចឹងគួរយើងប្រើភាសាបានកាន់តែតែល្អកាលណាយើងចេះសតិស័កសាប់តោះចឹងអានតាមលោកគ្រូឬក៏លោកគ្រូអាចស្ដាប់អានតាមអានតាមតោះបំនិនបំនិនចូលអានឧទាហរណ៍ខាងក្រោម បាទយើងអានឲ្យចេះសិនណាឲ្យចេះអានសិនព្រោះចាំលោកគ្រូបញ្យល់បន្ថែមអឺសាទីសាស័ព្ទនិងពាក្យលិចសាទីសាស័ព្ទនិងពាក្យលិចបាទលិចណាលិចអញ្ចោលិចលិចសសបាទអាអាពាក្យលិចហ្នឹងនេះពាក្យសហ្នឹងរអានថាស លិចនឹងចោអានថាលិចលិចបានន័យថាលិចចុះទៅក្នុងណាលិចបានន័យថាចុះទៅក្នុងទៅក្រោមក៏បានទៅក្រោម តែពេលខ្លះវាអត់អានលិចទេវាអានរៀងអីលិចលិចតោះមួយមួយលិចលិចចឹងកន្លែងនេះអានលិចសិនណាលិចលិចបាទលិចនឹងចលិចលិចចលិចបាទអានថាលិចហ្នឹងណាលិចបាទអានឲ្យត្រូវវាលិចតែប៉ុណ្្នឹងចាស់កិរិយាកិរិយាចូលកប់បាត់ទៅចូលកប់បាត់ទៅបាទចូលចូលកប់បាត់ បាត់ទៅអត់ភ្នូអត់ឃើញទេកាលណាបាត់ហើយតែឃើញហើយឧទាហរណ៍ឧទាហរណ៍ព្រះអាទិត្យលិចព្រះអាទិត្យលិចបាទព្រះអាទិត្យលិចនៅទិសខាងលិចបាទពាក្យវាតែមួយខាងកើតនោះខាងខាងខាងខាងលិចឃើញទេអញ្ចឹងយើងនិយាយច្បាស់ហ่ะលិចលិចនៅទិសខាងលិចទិសខាងលិចពាក្យតែមួយទេតែអានខុសគ្នានៃវាស្រដៀងគ្នា លើអេលេនឹងចលិចលើអេលេនឹងចលិចបាទនឹងអានថាលិចជិះរៀងលើដែរលិចនឹងចលិចលេនឹងចលិចលិចឃើញទេកិរិយាកិរិយាចេញពីទីកំបាំងចេញពីទីកំបាំងឧទាហរណ៍ឧទាហរណ៍ថ្ងៃលិចឡើងថ្ងៃលិចឡើងថ្ងៃស្អីគេបងប្អូនគ្នាថ្ងៃហ្នឹងពេលព្រះអាទិត្យ ណាពាក្យថ្ងៃកន្លែងហ្នឹងបានន័យថាព្រះអាទិត្យថ្ងៃលេចឡើងគឺព្រះអាទិត្យវិរៈណារត់វិរៈឡើងឡើងឡើងពេលព្រឹកហ៎ហើយចុះទៅវិញបានន័យថាវាលេចចុះហ្នឹងក៏បានន័យថាលេចដែរគឺវាលេចទៅក្នុងគឺយប់ដល់ពេលយប់ដល់ពេលយប់ណាថ្ងៃលេចឡើងអញ្ចឹងរះទឹកទៅហើយរះហើយរះហើយក្តៅចេះតោះនឹងន័យទី1ន័យទី2ហូចេញបាទហូចេញលិចហ៎ទឹកវាលិចហ៎ ហូរកាលណាលិចវាហូរចុះមកហើយទឹកធំទឹកទៀងទឹកអីហ្នឹងណាពេលមេឃ្លៀងងាំងទឹកអឺចេញអឺតើឧឧទាហរណ៍ឧទាហរណ៍ទឹកលិចពីធុងទឹកលិចពីធុងប៉ោតប៉ោតបាទធុងក៏បានប៉ោតក៏បានចឹងវាខុសខុសគ្នាលិចហ្នឹងបានន័យថាកន្លែងហ្នឹងវាយ៉ាងម៉េចវាធ្លាយឬក៏វាវាបែកហ្នឹងណាបានវាលិចលិចចេញហ្នឹងណាបាទលិចមកហើយណោះទៅឲ្យបិទវាទៅ ន័យទី3គឺណាន័យទី3បានន័យថាម៉េចហ្នឹងផ្សាយល្អណាស់អញ្ចឹងផ្សាយឧទាហរណ៍កូនអានឧទាហរណ៍លេចឮដំណឹងលេចឮដំណឹងបាទលេចឮដំដំណឹងបាទគេហៅចុចចុចនឹងឧទាហរណ៍លេចបានន័យថាដំណឹងហ្នឹងវាចេញមកណាបានន័យថាដំណឹងហ្នឹងវាចេញចេញមកលេចឮដំណឹងន័យទី4 បងហាញបងហាញល្អណាស់ឧទាហរណ៍ឧទាហរណ៍លេខមកចេញមកលេខលេខមកចេញមកបាទលេខមិនលេខណាលេខមកចេញមកមែនទេនៃវាស្ទៀងគ្នាបានន័យថាចេញពីទីកំបាំងនេះនេះចេញស្ទៀងហ្នឹងដែរមនុស្សអត់ឃើញតែទៅឲ្យតាមទ្វារឲ្យតាមប្អូនឬក៏ដើរចេញតាមប្អូនមកអូលេចមុខមកហើយតើស្មានតែនៅសង្ងប់ដេកណាឧទាហរណ៍ណាស្មាននៅសង្ងប់លេចមុខមកហើយតើ នៅដល់ណាគេឧទាហរណ៍ចឹងណាលេខមកចេញមកចុងក្រោយគេ បាទគ្រាន់លេខនេះមានបញ្យោស្រៀងស្រៀងគ្នាគាត់ណាតាក់តោនឹងចេញមកក្រៅណាតាក់តោនឹងអ្វីដែលចេញមកមកក្រៅឈ្មោះដំបៅឥឡូវលេខហ្នឹងចូលទៅក្នុងលេខដល់ពេលលេខសំទុះដល់ពេលលេខនេះគាត់ទៅពាក្យពីរមានន័យផ្ទុយគ្នាមិនសមថាអានដូចគ្នាសោះណាផ្ទុយគ្នាពាក្យពីរផ្ទុយគ្នាគូលេខនោះ ឈ្មោះដំបៅមួយយ៉ាងបាទនាមនាមឈ្មោះដំបៅមួយយ៉ាងឈ្មោះដំបៅមួយយ៉ាងឧទាហរណ៍ដំបៅលិចឧទាហរណ៍ដំបៅលិចបាទដំបៅដំបៅលិចអរគុណដំបៅលិចហ្នឹងមិនដឹងថាបាយយ៉ាងម៉េចទេវាលិចចេញខ្ទុះចេញអីមកហ្នឹងគាត់ណាវាអត់ទាន់បានកើតបាទ2 2សសចឹងបង្ហើចូលមកក្រោម ខេបាទសកូនណា សនឹងរោសសនឹងរោសបាទសនឹងរោសអញ្ចឹងសិតតែអានសរសឲ្យគ្នាអឺនាមនាមព្រួយព្រួយកម្មកម្មកម្មធ្នូកម្មធ្នូកម្មស្នាកម្មស្នាស្នាស្នា បាទព្រួយឧទាហរណ៍ធ្នូសឧទាហរណ៍ធ្នូសបាទធ្នូសបានន័យថាធ្នូប្រើព្រួយ ណាបងណាបាទបាទនេះអញ្ចឹងបើគេបញ្យល់ថាព្រួយនោះប្រើព្រួយធ្នូខ្លះអាចប្រើព្រួយទេប្រើក្របក្របមែនទេមានទេខ្លះដូចបាញ់ភ្លើងខ្លះបាញ់ធ្នូក៏ភ្លើងឬក៏ក៏ភ្លើងធ្នូមកគេមានកេះកៃហ៎បាទលៀងគ្នាខ្លះធ្នូគេទាញយឹតណាខ្លះគេធ្វើកៃបាញ់បាទសសនឹងសុទ្ធតែមានស្រៈកប់តួអអណាសអ តយើងអត់ប្រើសាកកប់តួវាជាបញ្ហាខ្លះដែរប៉ុន្តែយើងស្គាល់ហើយណាសសសសកិរិយាកិរិយារលឹកឃើញរលឹកឃើញរលឹកឃើញរលឹកឃើញបាទឧទាហរណ៍ឧទាហរណ៍សជាតិសជាតិបានន័យថាដឹងដឹងជាតិឬក៏រលឹកឃើញជាតិបាទធ្វើឲ្យនិយាយខ្លីបាទសហ្នឹងមកថាធ្វើឲ្យឃើញសជាតិបានន័យថាធ្វើឲ្យឃើញពីជាតិធ្វើឲ្យដឹងពី ជាតិសសគុណនាមគុណនាមពណ៌សម្បុរពណ៌សម្បុរអាសម្បុរជា ពាក្យខ្មែរសតនេះជាពាក្យយើងប្រើជាមួយបាលីសំស្ក្រឹតបាទជាពណ៌ផងជាសម្បុរផងបើយើងនិយាយជាមួយវត្ថុអ្វីអ្វីយើងហៅពណ៌និយាយជាមួយមនុស្សសត្វយើងហៅបិញហៅថាម៉េចហៅសម្បិញបាទសម្បសណាណាអឺឧទាហរណ៍ឧទាហរណ៍នាងមានសម្បសស្អាតនាង សម្បុរសស្អាតបាទសស្អាតសសកិរិយាកិរិយាចាក់ចោចាក់ចោព្រាវព្រាវព្រាវព្រាវដោយស្នដោយស្នបាទចាក់យ៉ាងម៉េចទេស្នហ្នឹងសអូទៀបាទអាឡើងវិញណាចាក់ចោព្រាវព្រាវដោយស្នចាក់ចោព្រាវព្រាវដោយស្នបាទហ្នឹងគឺជានេសាទឧបករណ៍នេសាទ ត្រីណាឧទាហរណ៍សត្រីឧទាហរណ៍សត្រីគេចាក់ត្រីឧបករណ៍ចាក់ត្រីគាត់ណាសសកិរិយាកិរិយាសំដែងអាការៈសំដែងអាការៈឲ្យឃើញច្បាស់ឲ្យឃើញច្បាស់ឧទាហរណ៍ឧទាហរណ៍សំដីសជាតិសំដីសជាតិមាយិតសពូជមាយិតសពូជបាទមារោមាយានតើយិតសពូជណា សំដីសជាតិមាយាទសពូចសំដីសជាតិសំដីសជាតិមាមាយាទសពូចបាទអរគុណគុណទាំងអស់គ្នាអញ្ចឹងសបានន័យថាសំដែងអាការៈឲ្យឃើញច្បាស់អញ្ចឹងសំដីសជាតិបញ្យោពាក្យដាក់ចូលមកគឺសំដីនឹងសំដែងអាការៈឲ្យឃើញច្បាស់ពីពីជាតិមាយាទសពូចបានន័យថាមាយាទហ្នឹងបង្ហាញឲ្យឃើញច្បាស់ពីពូច ណាការរស់នៅរបស់យើងការចោលសម្រាមរបស់យើងណាការហូបចុកទុកដាក់កែរៀបចំចឹងបង្ហាញអំពីថាយើងមានពូជយ៉ាងណាណាពូជរៀបរយពូជល្អពូជថ្លៃណូហើយបើយើងអត់ទាន់មានទេយើងរៀនគាត់ណោះរៀនអនុវត្តដឹងហើយយើងធ្វើទៅវាចេះអញ្ចឹងការរៀននេះលោកគ្រូគាត់បង្ហាញកូនដឹងសិននោះណាអញ្ចឹងកូនត្រូវពឹងឲ្យចេះអានហើយកូនត្រូវយល់ចេះស្ដាប់ឲ្យច្រើនហើយគិតពេលកូនយល់ហើយកូនហាត់សរសេរ នឹងធ្វើលំហាត់បើធ្វើចេញហើយបើឆ្លើយសំណួរចេញកូនប្រកាសជាចេះណាកូនណាបាទយើងកុំភ្លេចទៅហាត់សរសេរហើយហើយឆ្លើយឲ្យចេញដំណាក់កាលកូនឆ្លើយចេញបានចេះបើអត់ទាន់ចេញទេគឺត្រូវរៀនឡើងវិញអញ្ចឹងពេលរៀនត្រូវឲ្យប្រឹងប្រែងត្រូវប្រយ័ត្នត្រប្រយែងដើម្បីតាមដានមេរៀនយើងណាមួយមួយមួយមួយអញ្ចឹងយើងទៅសល់មួយចំណុចទៀតបាទអញ្ចឹងអានតាមលោកគ្រូណាអត់ជាអានសិនចា តាមរយៈឧទាហរណ៍ទី1តាមរយៈឧទាហរណ៍ទី1និងទី2និងទី2ខាងលើនេះ ខាងលើនេះ យើងឃើញថា យើងឃើញថាអត់មានយើងផងពាក្យលេខពាក្យលេខបាទលេខលេខមានសូដូចគ្នាមានសូដូចគ្នាបាទលេខហើយនឹងលេខហ្នឹងមានសូដូចគ្នាលេខនឹងចលេខលេខច លិចបាទមួយទៀតលិចអានថាលិចណាអានថាអីហើយពាក្យសសហើយពាក្យសសបាទកសូសំលេងកសូសំលេងឬសូស័ព្ទឬសូស័ព្ទតែមួយដូចគ្នាតែមួយដូចគ្នាបាទកាលណាដូចគ្នាចឹងប៉ុន្តែមានន័យប៉ុន្តែមានន័យមានន័យយ៉ាងម៉េចនឹងសំនេរខុសគ្នា និងសំណេរខុសគ្នា បាទមានន័យនិងសំណេរខុសគ្នាគាត់ណាតោះអានតាមលោកគ្រូសាតិសាសាបសាតិសាសាបជាពាក្យដែលមានន័យផ្សេងគ្នា ជាពាក្យដែលមានន័យផ្សេងផ្សេងគ្នាបាទមានន័យផ្សេងគ្នា តែមានសូដូចគ្នាតែមានសូដូចគ្នាបាទមានសូដូចដូចគ្នាឬមានសូ ស្រដៀងគ្នាស្រដៀងគ្នាបាទមានសូស្រដៀងគ្នាអញ្ចឹងពាក្យទាំងឡាយណាដែលមានសូស្រដៀងគ្នាមែនតែនឬក៏មានសូដូចគ្នាតែម្ដង ពាក្យហ្នឹងគេហៅអីហៅវិសាសាបាទល្អណាស់គេហៅថាសាតិសាសាប៉ុណ្ណាឲ្យតែពាក្យអានដូចគ្នាឬសំលេងប្រហែលប្រហែលគ្នាគេហៅសាតិសាសាព្រោះវា អាចច្រឡំច្រឡំគ្នាដោយពាក្យជាជាជាជាជាជាចឹងទៅណាមួយចអ៊ីជាមួយចអ៊ី ជាខ្លះ mineral ទៅទៀតណាគាត់ណាបាទដូចជីអញ្ចឹងស្អីខ្លះជីពាក្យតែមួយប៉ុន្តែមានន័យច្រើនណាក៏ចាត់ចូលទៅក្នុងសក្តិសសាប់ដែរជីមួយជីអាចគូអាចមកអាយទាឬក៏ជីគីមីមែនណាជីមួយទៀតយើងញ៉ាំបាទរុក្ខជាតិមែនណារុក្ខរុក្ខជាតិបាទជីមួយទៀតជីវជាតិអានោះក៏ស្រៀងនឹងជីអាចគូដែរសម្រាប់មនុស្សជីវជាតិវីតាមីន A ហ៎ ហ្នឹងខៅជីវជាតិដែរវីតាមីន B ហ៎បាទហ្នឹងហើយវីតាមីន C ចឹងមានន័យច្រើនបាទអឺអញ្ចឹងដើម្បីដឹងថាកូនយល់ប៉ុណ្ណាលោកគ្រូនឹងសួរកូនខ្លះខ្លះហើយនឹងបញ្យល់ខ្លះខ្លះនៅក្នុងលំ ហាត់ឥឡូវឲ្យកូនទាំងអស់គ្នាអានឡើងវិញនៅនិយមន័យបញ្ញត្តិរបស់គេឲ្យកូនត្រូវចេះណាតោះអានទាំងអស់គ្នាសតិសស័តជាពាក្យដែលមានន័យ ផ្សេងគ្នាតែមានសូដូចគ្នាមានសូសូដៀងគ្នាបាទល្អណាស់ទាំងអស់គ្នាចាអាចឆ្លោណានេះគ្រាន់គាត់គាត់ដឹងចេះអានទេអត់ទាន់ឆ្លោយចេញអត់ទាន់សូត្រចាំទេណាប្រឹងឲ្យដល់គុណសូត្របានច្រើនគុណថាឡើងវិញបានច្រើននឹងគឺល្អហើយគាត់ណាចេះបានច្រើនមែនតើឥឡូវយើងចូលទៅលំហាគាត់ណាគូគឺ អស់ហើយលំហើយអស់ហើយទៅមើលបាទលំហាត់យើងដូចមានតែមួយទេអញ្ចឹងលោកគ្រូបញ្យល់ឲ្យកូនដឹងឮហើយកូនហាត់ទៅស៊ីខ្លួនឯងហ្នឹងណាបាទចាលំហាត់លំហាត់ចូលអានអត្ថបទខាងក្រោមចូលអានអត្ថបទខាងក្រោមបាទរួចរកសតិសាសាប់ និងពាក្យធំនិងពាក្យធំនិងកើនិងកើឲ្យបានឲ្យបានត្រឹមត្រូវត្រឹមត្រូវ បាទរយត្រូវមើលណាពាក្យធំឥឡូវយើងហាត់អានសិនគាត់ណាមីងសាងជាអ្នកថែតកថែទាំសួនច្បារមីងសាងជាអ្នកថែទាំសួនច្បារគាត់ជាមនុស្សកើគាត់ជាមនុស្សកើគាត់មនុស្សកើដែរកើបានន័យថាម៉េចនិយាយអត់កើតនិយាយអត់ចេញមកណា បាទបើចេញសូសំលេងអត់ដូចយើងទេបាទណាលឺការបានអឺចុះហ្នឹងហើយហ្នឹងហើយលឺតែអឺអឺបងណាបើចេញសូសំលេងអត់ចេញជាស្អីទេ ភារកិច្ចគាត់ភារកិច្ចគាត់បាទភារកិច្ចគាត់គឺសម្អាតនឹងគឺសម្អាតនឹងថែទាំសួនច្បារថែទាំសួនច្បាររាល់ថ្ងៃរាល់ថ្ងៃមីងសានប្រមោសម្រាមមីង យកមើលសម្រាមបាទសម្រាមយកមកកោទុកយកមកកោទុកក្បែរដើមកោធំមួយក្បែរដើមកោធំមួយកោរួចហើយគាត់កើបរួចហើយគាត់កើបយកទៅដាក់ក្នុងធុងសម្រាមយកទៅដាក់ក្នុងធុងសម្រាមដើម្បីកុំឲ្យធុំក្លិនស្អុយ ដើម្បីកុំឲ្យធំខ្លាំងស្អុយបាទដើម្បីកុំឲ្យធំខ្លាំងស្អុយលោកគ្រូនាំកូនអានឃើញថាកូនអត់ទាន់ធ្វើចេះអានទេកូនទាំងអស់គ្នាក៏ចឹងដែរបើសិនជាកូនចេះអានអត់អីទេកូនធ្វើលំហាត់តែម្ដងបើអត់ចេះទេកូនទៅហាត់អានកូនណាឲ្យល្អសិនបានយើងធ្វើលំហាត់ទៅវាស្រួលចឹងប្រឹងប្រែងទាំងអស់គ្នាតោះកូនរកឃើញនៅរកឃើញធំមានប៉ុន្មានធំមាន1 នៅកន្លែងណាធំធំនៅកន្លែងដើមបាទដើមកោធំធំនៅកន្លែងណាទៀតធំនៅកន្លែងនៅកន្លែងទៀតឃើញអត់បងប្អូនគ្នានៅខាងក្រោមអានរួចហើយឃើញតែកាលណាគាត់អានតិចគាត់រកងាយឃើញទេពីព្រោះអត់តន់ចំណាំបាទនៅកន្លែងនេះដល់គាត់ណា ចឹងពាក្យនឹងសរសេរដូចគ្នាប៉ុន្តែអានអត់សូវចំគ្នាហ្មងទេស្រដៀងគ្នាខាងលើថោអ៊ុំតាមពិតទៅថោអ៊ុំធំប៉ុន្តែអានថាធំអានេះថោអ៊ុំធំអានថាធំត្រូវគូណានេះអានរៀងខុសថោអ៊ុំធំអានថាធំនេះថោអ៊ុំធំអានថាធំអញ្ចឹងសូមវិញស្រដៀងនឹងគ្នាមែនតើទៅវាសេដូចគ្នាអញ្ចឹងកូនខាមើធំនេះមានន័យថាម៉េចមានន័យថា ធំរបស់ថាធំបាទធំហ្នឹងមានន័យថារូបរាងវាធំណាខុសពីតូចមែនទេធំហ្នឹងមានន័យថារូបរាងវាធំ ជាងតូច គឺវាខុសពីពីតូចលោកគ្រូគាត់បញ្យល់សិនណាយើងរកពាក្យបន្ថែមទៀតធំហ្នឹងគឺវាផ្ទុយពីតូចតែវាមិនមែនតូចគឺវាធំបាទវាមានតែពីរហ្នឹងមើលទៅគាត់ណាអញ្ចឹងគឺរូបរាងដែលច្រើនទៅវា គឺរូបរាងដែលខុសពីតូចយើងហៅធំគូបយកប៉ុណ្ណឹងសិនណាបាទកៅអត់ចោះចោះធំនេះបានន័យថាម៉េចធំក្លិនបាទដែលមានក្លិនមែនទេធំហ្នឹងបានន័យថាវាមានក្លិនអីមួយមែនជួនកាលធំក្អូបជួនកាលធំឈ្ងុយអញ្ចឹងវាមានក្លិនអ្វីមួយក្លិនឈួលអ្វីមួយណាដែលមានក្លិនឈួលអញ្ចឹងទៅកើកូនឃើញកើនៅឃើញកន្លែងគាត់ជាមនុស្សកៅបាទគាត់ជាមនុស្សកៅកៅកន្លែងណាទៀត កន្លែងឃើញអកូនយកមកកោបាទមកកោទុកមើលកូនចាក់គិតនៃមួយមើលបើយកគេមើលកោមនុស្សកោបានតែគេមិនកោហ្នឹងនិយាយអាកើតបាទដែរនិយាយមិនកើតណាអញ្ចឹងកោបើន័យថានិយាយមិនចេញបាទនិយាយមិនមិនចេញហើយចុះកោនេះបានន័យថាម៉េចមានន័យថា នេះថាម៉េចដាក់ដាក់ដាក់ជាអីជាគាត់ស្គាល់កោសម្រាមឯងនេះគេយកមកកោទុកម្ដុំកោហ្នឹងបានន័យថាបាទបានន័យថាគឺយកមកដាក់ជាគំនរមួយដុំមួយដុំណាដាក់ជាគំនរយកមកដាក់ជាគុំគំនរហ្នឹងគេហៅថាកោកោនៅគៀនជាងមិនថាយើងទៅដាក់វាម្ដុំនៅគៀនជាងដាក់ជាគំនរគំនរជាងមក អរគុណចឹងកូនស្វែងរកខ្លួនឯងណាបាទបន្ថែមទៀតលោកគ្រូបញ្យល់អានប៉ុណ្ណឹងយើងមានសភៅមួយទៀតដើម្បីឲ្យកូនងាយស្រួលរកសភៅលោកគ្រូធ្លាប់បង្ហាញនៅណាកូនណាត្រូវនោះអរគុណណាប្រឹងប្រែងរៀនសូត្រហើយកត់ផងគ្រូគាត់អ្នកជួយកូនបានខ្លះនាំកូនរៀនអញ្ចឹងការប្រឹងថែមឲ្យបានចំណេះដឹងខ្លួនឯងអាស្រ័យលើលោកកូនបាទអរគុណជួបគ្នានៅវីដេអូក្រោយ